អឺអូខេសួស្តីទាំងអស់គ្នាហ្នឹងហើយដោយសារមានអ្នកឆាតសួរខ្ញុំរឿងច្រើនណាស់តាក់ទងទៅនឹងស៊ីណូតូតាមពិតខ្ញុំបានបញ្យល់ប្រាប់រួចហើយប៉ុន្តែខ្ញុំមិនដឹងថាអ្នកទាំងអស់គ្នាបានមើលវីដេអូខ្ញុំដល់ចប់អត់ទេអឺរឿងទី1ដែលខ្ញុំប្រាប់ថាអូខេកម្មវិធីមួយនេះគឺយើងត្រូវការទិញ coin វា ដើម្បីទទួលបាន function ហ្នឹងហើយប៉ុន្តែចំពោះការបង្កើត account នេះគឺ free ទេអញ្ចឹងវីដេអូនេះទី1ខ្ញុំនឹងនិយាយពីរបៀបនៃការបង្កើត account អញ្ចឹងរបៀបនៃការ download ខ្ញុំគ្រាន់តែ recommend ទេឲ្យអ្នកទាំងអស់គ្នាបិទ defund window នេះចោលណាបិទ defund window នេះចោលអស់រួចរួមជាមួយនឹងកម្មវិធីស្លាប់បេរ៉ូ close វាសិនទៅហ្នឹងហើយបន្តមកទៀតចាំយើងធ្វើការ download កម្មវិធី Sin Auto មួយនេះហើយកម្មវិធី Sin Auto មួយនេះអ្នកទាំងអស់គ្នាអាចបើកតាម Microsoft Edge នេះក៏បានដែរ search ទៅដាក់ Sin Auto ទៅវាចេញមកហ្នឹងហើយនេះ Sin Auto នេះចុចចូលមកឃើញទេកន្លែងនេះយើងអាចតាម slide វាមកជាអង់គ្លេសបាន អញ្ចឹងអ្នកទាំងអស់នេះអាចមើលបានណានេះ link download ទី1ទី2ហើយវាប្រាប់ទៀត password 1 2 3នៅពេលដែលយើងពលាវាហើយអ្នកខ្លះណាគាត់ឆាតមកសួរ password ខ្ញុំទៀតខ្ញុំនៅតែអត់យល់នឹងឲ្យចូលមក down នេះ password វាដាក់ចំកណ្ដាលមុខយើងណានេះយើងអត់មើលណាហើយបើអ្នកដែលប្រើ Windows 7វា error គេឲ្យតឡើង net framework 4.5.2អញ្ចឹងចុច click លើវាទៅហើយតឡើងទៅហ្នឹងហើយហើយកន្លែងនេះខ្ញុំក៏បញ្ជាក់ដែរចំពោះអ្នកទាំងអស់គ្នាដែលចង់ទិញ function វាណាហ្នឹងហើយ function វានេះគេដាក់ប្រាប់ទៀតនេះសម្រាប់ប្រទេសកម្ពុជាយើងគឺ5ដុល្លារស្មើនឹងមួយសែនមួយសែនខូន100000 100000ខូនណាហ្នឹងហើយហើយការ pay វាក៏យើងអាច pay តាម PayPal បានណារួមជាមួយនឹងវិធីសាស្ត្រផ្សេងៗគឺយើងអាចឆាតទៅក្នុង page Sinoto ហ្នឹងហើយនេះ Sinoto ចុចមកវារត់ចូលមកក្នុង page Sinoto ហើយនេះឃើញទេអញ្ចឹងឆាតសួរទៅតម្លៃអីប៉ុន្មានអីឆាតសួរវាទៅហ្នឹងហើយអញ្ចឹងវានឹងប្រាប់យើងហើយ ហើយទៅទិញអីមិនមិនចឹងណាហ្នឹងហើយហើយព្រោះខ្ញុំខ្ញុំគ្រាន់និយាយមកថាខ្ញុំអត់មានខ້ອຍលក់ទេហ្នឹងខ្ញុំអត់មានខ້ອຍលក់ទេអញ្ចឹងឥឡូវខ្ញុំចូលទៅមើលបងប្អូនគ្នាណាអូខេបង្កើត account នេះកន្លែងនេះអញ្ចឹងកន្លែងនេះគឺ user អ្នកទាំងអស់នេះ user ណា user អ្នកទាំងអស់នេះចង់ដាក់អីក៏បានដែរខ្ញុំដាក់ game សបាយអញ្ចឹងមកហ្នឹងហើយ password ចង់ដាក់អីក៏បានដែរតែ6ខ្ទង់ឡើងហ្នឹង6ខ្ទង់ឡើងចឹងខ្ញុំដាក់តាប់ដេកតាប់ដាស់ទៅហ្នឹងហើយហ្នឹងហើយ ចឹងអាទី1 password ទី2គឺយើង confirm password ដែលដូចឥឡូវនេះណា confirm ដូចឥឡូវនេះទី3គឺជា pass security pass security នេះគឺជា pass មួយដែលយើងអាចរិះសិតអា pass លើនេះបាននេះស្ដាប់ password លើនេះហ្នឹងហើយនេះណាចឹង pass security ខ្ញុំដាក់មកអានេះដូចគ្នាបញ្ជាក់ pass security ណាចឹងដាក់ដូចគ្នាអញ្ចឹងអាពីរនេះ pass ដែលយើង log in ចូលធម្មតាអានេះជា pass security នៅពេលដែលយើងភ្លេចអា pass លើនេះគឺយើង reset តាមនេះបាន នេះឃើញទេអញ្ចឹងចុច register មកឃើញវាដាក់នេះ search up search full តែប៉ុណ្្នឹងមកបានហើយអ្នកនរនេះអញ្ចឹងយើងចុច log in វាមកនេះអញ្ចឹងមិញអីគេមិញអឺ game សបាយអញ្ចឹងណាហ្នឹងហើយនេះ password អូខេចូលមកហើយណាហើយចូលដល់កន្លែងនេះអឺយើងរងចាំវាបន្តិចទៅនឹងរងចាំវាបន្តិចវាលោតចេញពណ៌នេះខ្មៅនេះដិតខ្លាំងអញ្ចឹងណាអញ្ចឹងអ្នកទាំងអស់គ្នាចុចកន្លែងនេះហើយឬយកពាក្យនេះសបាយ KH ណាសបាយ KA អញ្ចឹងវានឹងលោតឈ្មោះ Hero Game ខ្ញុំកំពុងតែបើកដល់ថ្ងៃណាអញ្ចឹងខ្ញុំបញ្យល់តិចអឺអ្នកទាំងអស់គ្នាសួរថាហេតុអីក៏កន្លែងដាក់ T point ណាកន្លែងដាក់ T point នេះយើងចុចលេខនេះมันចេញកន្លែងដាក់ T point មែនទេនេះហ្នឹងហើយហេតុអីក៏កន្លែងដាក់ T point គុណ8នេះដាក់ទៅបានណាអ្នកខ្លះឆានមិនសួរខ្ញុំហេតុអីក៏ function តាមនេះចុចអត់កើតនេះ learn សភៅអីចុចអត់កើតអញ្ចឹងអ្នកទាំងអស់គ្នាត្រូវចាំម៉ាត់ថាចេះ អឺ function នេះខ្ញុំអានេះខ្ញុំហៅ function អាលើនេះ1 2 3 4នេះខ្ញុំហៅ function អូខេអញ្ចឹង function attach នេះគឺយើងត្រូវការទិញវាទិញវាដើម្បីទទួលបាន function របស់នេះយើងអាចចុចលើវាឲ្យវាដំណើរការបានណា function នេះ activity ត្រូវការទិញដែរអ្នកនរត្រូវការទិញដើម្បីទទួលបាន function សម្រាប់ចុច adder ទិញដូចគ្នាណាទិញដូចគ្នា អាកន្លែងដែល free គឺមានតែ basic មួយទេដែល free ដែលអ្នកទាំងអស់នេះអាចធ្វើការចុចបាន free តែម្ដងមិនចាំបាច់ឲ្យញ៉ៃញ៉ៃអីច្រើនទិញអីច្រើនទេអញ្ចឹងចូលមកហើយគឺយើងចុចប្រើបានតែម្ដងអញ្ចឹងយើង ប្រើបានអីគេនេះអាងាប់ឲ្យកាត់ឡើងវិញ fiber fiber នេះខ្ញុំមិនដឹងអីទេ make item នេះធ្លាប់ make បាន auto chat chat បាន recovery នេះហើយចង់គ្រប់នេះបោះ item ឬ item អីនេះនិយាយទៅគឺពួកអា function page basic នេះគឺវា free ឲ្យយើងហ្នឹងហើយគឺវា free ឲ្យយើងអ្នកទាំងអស់គ្នាប្រើមិនចាំបាច់ប្រើ coin ទេ ណាហើយអ្នកទាំងអស់នេះចង់ដឹងថាឆៃថាអូខេ account ខ្ញុំនឹងមាន coin នេះក៏មានមើលកន្លែងនេះ buy VIP អញ្ចឹងកន្លែង buy VIP មួយនេះអ្នកទាំងអស់គ្នាអាចមើលបានបើសិនជាករណីអ្នកទាំងអស់គ្នាចង់ទិញ function វាម្ដងទាំងអស់តែម្ដងនេះទាំងអស់គឺ attach activity នឹង other នេះ3 block នេះដោយសារ block basic free ណាហ្នឹងហើយចឹងមកចង់ទិញ3 block នេះគឺមួយខែត្រូវបង់វាចំនួនប៉ុន្មាន99000 ចឹងវាស្មើនឹង5ដុល្លារហ្នឹងហើយបើយើងទិញ5ដុល្លារមកវាសម10000មែនទេហ្នឹងហើយបើយើងទិញទាំងអស់ហ្នឹងវាបានចំណេញពាណិជ្ជឃើញទេអាហ្នឹងវាប្រាប់យើងហ្នឹងហើយហើយប្រើម្ដងបានមួយខែអត់មានភើមិនហ្នឹងទេនេះម្ដងបានតែមួយខែទេហ្នឹងហើយចឹងមើលផងនេះខាញ់យើងមានអត់នេះអត់មានទេឃើញទេអញ្ចឹងកន្លែងហ្នឹងណាហើយបើយើងចង់ទិញអូខេតាអាថាច់នេះទេអាថាច់នេះ7000នេះឃើញទេអាថាច់នេះមកជួអាថាច់នេះ5អានទាំងអស់ទិញមក7000នេះឃើញទេ700000នេះឃើញទេ ចឹង attach នឹងប្រើបាន activity 70000ដូចគ្នានេះឃើញបើចង់ទិញ function light នេះគឺ70000ដូចគ្នាចឹងអា basic វាបញ្ជាក់ប្រាប់ទៀត free កន្លែងនេះមិនបាច់ទិញទេឃើញ basic នេះឃើញទេ free free អូខេ other 70000ដូចគ្នាអញ្ចឹងបើអ្នកទាំងអស់ទិញម្ដង មួយម្ដងមួយខាតឃើញទេ70000 7 3ដង21មែនទេអញ្ចឹងគុណ2នៃតម្លៃនេះបើទិញទាំងអស់ចំណេញណាហើយមួយទៀតបើសិនជាករណីអ្នកទាំងអស់នេះចង់ទិញតែពួកអានេះនេះពួកអានេះឃើញទេអញ្ចឹងវាដាក់លក់ដូចគ្នានេះឃើញទេ អីគេ October 30000ឆាងដកអាវអីហ្នឹងណា20000អឺ x damage អីហ្នឹង25000 train monster នេះមិនដឹងអីទេបូក item នោះ30000ឃើញទេអញ្ចឹងវាប្រាប់បែបហ្នឹងប៉ុន្តែគ្រាន់ណាកន្លែងខ្លះវាអត់ចេញមកឲ្យទេណាអូតូលុនសភៅវាអត់មានក្នុងនេះណាហ្នឹងហើយចាំមើលខ្ញុំធ្វើការ recommend ទៅ GM ដើម្បីគាត់ដាក់ function ទាំងអស់ហ្នឹងមកឲ្យយើងទិញស្រួលអញ្ចឹងណាតែពេលបច្ចុប្បន្ននេះដូចខ្ញុំនិយាយអញ្ចឹង កន្លែងណាដែល free គឺមានតែ basic ទេក្នុងនេះក៏វាបញ្ជាក់ដែរទាំងនេះឃើញទេដោយសារមានអ្នកគាត់ឆាតមកសួររៀងច្រើន ពេកហើយខ្ញុំក៏ពិបាកឆ្លើយដែរពេលមនុស្សវាសួរច្រើនពេកអញ្ចឹងណាឆ្លើយមួយចេញទៅមួយឆ្លើយមួយចេញទៅមួយហើយមិនមែនសួរមួយសំណួរចប់ទេណាអូខេធ្វើមិនធ្វើមិនតឡើងអត់កើតតឡើងកើតមើលវីដេអូខ្ញុំទៅអាចតឡើងបានហើយចំពោះករណី install វាមួយនេះអត់ជាពិបាកអីទេណាហើយចំពោះសួរថាអូខេតាអា tool មួយនេះវា support ជាមួយ game អីខ្លះ អឺពេលបច្ចុប្បន្ននេះ server private ដើរទាំងអស់ហ្នឹងហើយសូម្បីតែ CX Justic ហ្នឹងក៏ដើរដែរហ្នឹងហើយប៉ុន្តែអ្នកនរនេះព្យាយាមចុចតាមនេះខ្លួនឯងតាមនឹងមួយណាមួយណីទេហ្នឹងហើយហើយបើសិនជាអត់ដើរទេអាចឆាតសុជីអស់បានបន្តបន្តដោយសារគេខ្ញុំគ្រាន់តែអឺយើងយើងនិយាយម៉ាត់ទៅអង្គុយរាវណាហ្នឹងហើយថាបោះសបាយឯងអីផ្សេងផ្សេងខ្ញុំអត់មានពេលទៅណាអង្គុយរាវទាំងអស់ទេអញ្ចឹងបើយើងទិញទៅយើងអង្គុយរាវខ្លួនឯងហើយកំសួរខ្ញុំថាចុះបើទិញទៅអត់ដើរធ្វើម៉េច បច្ចៈមួយម៉ាត់វាមិនមែនជា tool របស់ខ្ញុំទេគ្រាន់ថានេះវាស្រួលប្រើដឹងចឹងខ្ញុំយកមក recommend អ្នកទាំងអស់គ្នាទៅចំពោះអ្នកទាំងអស់គ្នាចង់ថាអូខេតែសូមខ្ញុំខ្ជិលអង្គុយហាត់សភៅមាន tool ណាអូតូហ៎តម្លៃធូរថ្លៃហ៎អញ្ចឹងនេះមួយខែបងតែ5ដុល្លារហ្នឹងវាមិនធូរថ្លៃអញ្ចឹងអាចទិញវាយកទៅប្រើបានហើយមែនទេហ្នឹងហើយអូខេអ្នកទាំងអស់គ្នាអញ្ចឹងចំពោះវីដេអូមានប៉ុណ្្នឹងណាហើយបើសិនជាករណីអ្នកទាំងអស់គ្នាមានបញ្ហាតាក់ទងទៅនឹងអឺនេះអីតាក់ទងទៅនឹងអឺ របៀបបកើពេកអីអាចហាត់មកសួរខ្ញុំបានណាអូមួយទៀតខ្ញុំភ្លេចប្រាប់អូខេខ្ញុំសម្បិទនេះសិនណាអឺដូរ password ដូរមិននេះដូរ password ចុចមកកន្លែងឆេង password នេះនេះឃើញទេចឹងអីគេមិញហ្គេមសបាយមែនទេនេះ pass security ឃើញទេនេះបើត្រូវមកបានវាឲ្យដូរនេះ password ថ្មីយើងត្រូវដាក់វាអញ្ចឹងណាហ្នឹងហើយនេះអូខេអញ្ចឹងឆេងវាមក ឃើញវាលោតដាក់ពាក្យ successful ហើយឃើញទេបើយើងដូរនេះដាក់ possibility នេះត្រូវនេះត្រូវនេះត្រូវហ្នឹងហើយហើយ possibility នេះពេលបច្ចុប្បន្នអត់ទាន់រីសិតបានទេហើយខ្ញុំក៏មិនទាន់ដឹងថាយ៉ាងម៉េចដែរណាហ្នឹងហើយអូខេអញ្ចឹងចំពោះវីដេអូមានប៉ុណ្្នឹងមានចម្ងល់អាចឆាតមកសួរខ្ញុំបានណាអូខេអរគុណបាយបាយ